ប្រិមិត្តបាទខ្ញុំសូមលើកឡើងពីអ៊ុយ23កម្ពុជាយើងតែបន្តិចទេបាទមិនមានអីច្រើនទេ ការប្រកួតនៅព្រឹកមិញនេះគឺល្អបាទល្អបើសិនជាយើងនិយាយអំពីកម្ពុជាយើងគឺការបញ្ជូននិងការបោះបាល់ផ្ដាច់គេហៅថាស្រូណាស្រូឬក៏យើងនិយាយពាក្យភាសាខ្មែរថាបោះផ្ដាច់ហ្នឹងគឺល្អច្រើននៅក្នុងព្រឹកមិញនេះបោះដាច់ច្រើនណាស់បាទទី1ទី2ការទប់បាល់បាទការទប់បាល់របស់យើងគឺមានប្រសិទ្ធភាពខ្ពស់បាទហើយក៏សូមគេហៅថាគេហៅថា សរសើរជាមួយនឹងអ៊ុយ23កម្ពុជាយើង បាទការដែលយើងលេងបាល់វែងបាល់វែងគឺអាស្រ័យបំផុតការទប់បាល់បើសិនជាយើងទប់បាល់បានល្អគឺចំណេញហើយតែបើសិនជាយើងលេងបាល់វែងហើយយើងទប់បាល់ផ្លាតទប់បាល់មិនជាប់ទប់បាល់ឆ្ងាយពីខ្លួនឯង5ទៅ3ទៅ5ម៉ែត្រនោះគឺអត់ល្អទេប៉ុន្តែព្រឹកមិញនេះសម្រាប់អ៊ុយ23កម្ពុជាធ្វើបានល្អច្រើនជាពិសេសខ្ញុំសរសើរលើតំបន់ជួរមុខទាំង3ដែលមានកកដាដែលមានចន្ទាហើយជាមួយនឹងពិសុទ្ធ ហើយអ្នកដែលខ្ញុំមើលទៅព្រឹកមិញនេះបាទដែលមាន ភាពល្អប្រសើរជាងគេនោះគឺខ្ញុំសូមផ្ដល់បន្ទូលល្អទៅកាន់ពិសុទ្ធដែលគាត់ធ្វើបានល្អមែនទែនបាទកាលពីព្រឹកមិញនេះបាទថ្ងៃមិញបាទមិនព្រឹកមិញគឺអាពីថ្ងៃមិញនេះអញ្ចឹងបើប្រៀបធៀបទៅការប្រកួតនេះខ្ញុំមើលទៅឃើញថាតំបន់ការពាររបស់កម្ពុជាយើង គឺមានចន្លោះប្រហោងខ្លះបាទចន្លោះប្រហោងខ្លះបើប្រៀបធៀបជាមួយនឹងកីឡាកររបស់ហុងកុង យើងអាចនិយាយបាន ថាមកពីខ្សែប្រយុទ្ធរបស់គេនឹងគឺមានមាឌធំជាងយើងឆ្ងាយពេក បាទប៉ុន្តែបើសិនជាយើងនិយាយតំបន់បំរើចុះទៅការពារគឺសបាសបាគ្នាទេបាទហើយក៏ខ្ញុំអរគុណបាទហើយអរគុណដល់ការប្រិយមិត្តទាំងអស់គ្នាដែលសប្បាយបាទចូលរួមអបអរហើយជាមួយនឹងគេថាគ្រប់គ្រងជាមួយនឹងក្រុមជំនឿជាតិកម្ពុជាបាទហើយបើសិនជាយើងនិយាយអំពីការប្រកួតព្រឹកមិញនេះបាទថ្ងៃមិញនេះបាទប្រិយមិត្តសួរថាកម្ពុជាយើងល្អអត់បាទខ្ញុំសូមផ្ដល់បន្ទុកថាល្អល្អលេខបានល្អបាទមានទំនុកចិត្តកីឡាករដែលស្ថិតនៅក្នុងតំបន់ជួរមុខប្រើចកេះបានល្អ បាទញាក់បានល្អបាទហើយការដែលល្អខ្លាំងនោះគឺខ្ញុំសូមសរសើរជាមួយនឹងការបោះផ្ដាច់ស្រូបាល់គឺល្អប្រសើរមែនទែនជាពិសេសអ្នកដែលស្រូបានល្អភាគច្រើនហ្នឹងគឺបានទៅលើពិសុទ្ធពិសុទ្ធបាទពិសុទ្ធអញ្ចឹងខ្ញុំអាចនិយាយបានថា ការប្រកួតនេះគ្រាន់ថានៅ ពេលប្រកួតនៅក្នុងនាទីទី8បាទយើងឃើញថាសម្រាប់កម្ពុជារបស់យើងហាក់បីដូចជាធំថយកម្លាំងខ្ញុំមើលទៅឃើញធំថយកម្លាំងប៉ុន្តែគ្រាន់ថាវាហាក់បីដូចជាមិនមានបច្ចេកទេស បាទក្នុងការលេងនៅមុខទីគឺវាមិនសូវជាល្អប្រហែលទេហើយការលេងនៅមុខទីនេះទេសោតគឺវាមុខទីចិត្តពេកមែនតើដែលធ្វើឲ្យបកកំហុសរហូតដល់ឈានចូលដល់ពេលនឹងទីផងបាទបង្កធ្វើឲ្យគេសុទ្ធចូលផងបាទហើយនេះដោយសារតែហុងកុងមិនសូវមានលទ្ធសមត្ថភាពនៅក្នុងការរកគ្រាប់ទេណាបើគេមានសមត្ថភាពនៅក្នុងការរកគ្រាប់ បាទគេអាចនឹងតាមស្មើយើងមិនបាន បាទបើសិនជាយើងលេងបែបនេះ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយខ្ញុំឃើញនីតិនឹងវាគៀកណាស់ហើយបាទ4គ្រាប់មិនងាយទេ នៅក្នុងការរកបាទតែទោះបីយ៉ាងណាក៏ដោយបាទសរសើរជាមួយនឹងជំនឿជាតិកម្ពុជាយើងរងចាំមើលទៅទៀតថាតើកម្ពុជាយើងប៉ះជាមួយនឹងម្ចាស់ផ្ទះជប៉ុនតើទៅជាយ៉ាងណាគាត់ថានៅតែសរសើរដែរល្អបាទល្អលីវើពូលនិងមែនយូយើងនិយាយគ្នានៅថ្ងៃស្អែកព្រោះការប្រកួតនេះនឹងលើកឡើងនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកយប់នេះថ្ងៃនេះយើងនិយាយពីគូថ្ងៃនេះសិន ស្អែកចាំជួបគ្នាមកសូវទៀតបាទស្អែកយើងជួបគ្នាមានតាំងពីគូលីវភូមួយមែនយូក៏ដូចជាការប្រកួតបាទ El Clasico នៅប្រទេសអេស្ប៉ាញ La Liga នោះទៀតសោតបាទចង់ឲ្យប៉ារីសប៉ះមែនយូហ៎តាយប់នឹងក្រុមលោកតា4231អាចឈ្នះហងស៊ីវិញបាទយប់នឹងមកមិនណាបាទមិនមែនយប់នឹងទេបាទការប្រកួតនៅថ្ងៃស្អែកបាទប្រិយមិត្តក៏មានការយល់ច្រឡំណា បាទអញ្ចឹងយើងនិយាយពីស្អែកបាទនិយាយស្អែកចាំនិយាយបាទទ្រង់លេវ៉ាន់ដូស្គីផងបាទនិយាយពីលីវ៉ាន់ដូស្គីតាក់ទងជាមួយនឹងបញ្ហារបស់រ៉ូបឺតលីវ៉ាន់ដូស្គីអឺមកដល់ពេលនេះគឺស្ថិតនៅក្នុងការចរចា បាទមិនទាន់ជាយ៉ាងណាយ៉ាងណីទេប៉ុន្តែមើលទៅប្រហែលជាបាយឺនមូនិចបើសិនជាទៅកាន់ Manchester City ប្រហែលជាបាយឺនមូនិចគេមិនសូវប្រឹងគេមិនសូវព្រមទេ បាទព្រោះតែការដែលចាក់ចេញទៅរបស់គាត់នេះអាចនឹងជាសត្រូវឬក៏ហាក់បីដូចជា បន្ថែមកម្លាំងឲ្យទៅកាន់ Manchester City គណៈដែលគាត់កំពុងខ្លាំងហើយហើយជាដៃគូប្រកួតប្រជែង UEFA Champions League ទៅទៀតអញ្ចឹងខ្ញុំគិតថាបាយឺនម៉ូនិចនឹងរើសក្រុម បាទរើសតើក្រុមមួយណាដែលអាចនឹងអនុញ្ញាតឲ្យ Robert Lewandowski ទៅបាទបាទញោមនិយាយរឿង Real Madrid ម្ដងបាទបាទលុតនឹងហៅ Mr. Yaya បាទមិនដឹងហៅថាលបងឬលោកប្អូនទេ ដែលហៅខ្ញុំញោមដែលចឹងហៅលបងលប្អូនវិញចឹងទៅបាទតកតងជាមួយនឹងរៀលម៉ាឌ្រីតដូចខ្ញុំជម្រាបជូនប្រិយមិត្តរួចរាល់អស់ហើយបាទអត់មានអីទេបច្ចុប្បន្ននេះសម្រាប់រៀលម៉ាឌ្រីតកំពុងតែព្យាយាមចង់បានលីងហាត់ឡែនក៏ដូចគ្នាក៏ដូចជាមួយខ្ញុំជាព្យាយាមចង់បានអឹមបាប៉េបាទមកដល់ពេលនេះនៅមានព័ត៌មានលិចលៀងជាច្រើនតកតងដូចជាសាឡាផងអឹមប៉ុកបាផងប៉ុន្តែដូចជាស្ងាត់តិចហើយ មកដល់ពេលនេះប៉ុកបាបានបង្ហើបថាអាចនឹងជាយាមនៅជាមួយនឹង Manchester United ដោយសារតែវត្តមានរបស់ Cristiano Ronaldo បាទអឺប្រិមិត្តក៏លើកឡើងសួរថាតើ Real Madrid បច្ចុប្បន្នមិនដែរការប្រកួតចុងក្រោយហូបដែលសាក់តាដូណេត5ទល់នឹង0នេះខ្ញុំគិតថានៅមិនទាន់មានជាអ្វីជាដុំផ្កាថាដុំកំភួនល្អរបស់ Real Madrid ទេហេតុអីបានយើងនិយាយអញ្ចឹងព្រោះសាក់តាដូណេតគឺជាក្រុមដែលមួយដែលមិនសូវជាល្អប្រហែលទេ អ្វីដែលរាជមន្ត្រីត្រូវប៉ះហ្នឹងគឺត្រូវប៉ះជាមួយនឹងគេខ្លាំងជាងនេះការប្រកួតបាទមិនមែនតែប៉ុណ្ណេះគាត់បានល្អទេអ្វីដែលខ្ញុំមើលឃើញបច្ចុប្បន្នរបស់រាជមន្ត្រីគឺតំបន់ជើងក្រោមរបស់គាត់គឺមិនសូវជាល្អទេអ្វីដែលល្អហ្នឹងគឺស្ថិតនៅក្នុងតំបន់កណ្ដាលហើយជាមួយនឹងប្រយុទ្ធរបស់គាត់បាទចាប់តាំងពីកាស៊ីម៉ារ៉ូបាទលូកាម៉ូទ្រីចហើយជាមួយនឹងតូនីគ្រូសឡើងមកដល់ខាងលើ មានវីនីសៀជីអបាទហើយមានហ្គារីមបេនសេម៉ាបាទអញ្ចឹងមកណា បាទហ្នឹងគឺជារឿងដ៏ល្អរបស់រៀលម៉ាឌ្រីតតែបើសិនជាយើងនិយាយអំពី ជើងក្រោមមកគាត់នៅទុនបើណាបាទអត់សូវល្អប្រហែលទេបាទតែទោះបីយ៉ាងណាក៏ដោយខ្ញុំមើលឃើញថាបែកភាពនៅក្នុងការដណ្ដើមពានឡាលីហ្គានៅក្នុងឆ្នាំនេះគឺរៀលម៉ាឌ្រីតមានលទ្ធភាពដូចជាល្អជាងគេបាទ